នោះនោះពេលនេះឯកឧត្តមទឹកថាវរិទ្ធអនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈមិនពេញចិត្តប្រតិកម្មខ្លាំងចំពោះឈុតតំណាងជាតិទាំងនេះជាការពិតណាស់ដែលនៅរាត្រីថ្ងៃទី24ខែសីហាឆ្នាំ2022នេះមហាជនអ្នកគ្រប់គ្រងពិតជាបានជ្រាបរួចមកហើយពីកម្មវិធីប្រឡងជ្រើសរើសបបោកញ្ញាដ៏ល្បីល្បាញ គឺកម្មវិធី Miss Grand Cambodia 2022ដែលកាលពីយប់នោះ បានឈានដល់វគ្គបង្ហាញឈុតតំណាងជាតិហើយដោយក្នុងនោះមានបេក្ខភាព រហូតដល់ទៅ35រូបត្រូវបង្ហាញឈុតតំណាងជាតិឲ្យខេត្តក្រុងរៀងរៀងខ្លួនផង ដែលសុទ្ធតែស្រស់ស្អាតប្លែកភ្នែកនិងបង្កប់អត្ថន័យជាខ្លាំងយ៉ាងណាមិញបើក្រឡេកមកមើលឈុតចំនួន2ទុះការរិះគន់ខ្លាំងគឺឈុតតំណាងក្រុងបាវិតនិងក្រុងប៉ោយប៉ែត ដែលបានលើកយកពីប្រភេទលបែងស៊ីសង មកធ្វើជាឈុតតំណាងជាតិផ្ទុះការមិនពេញចិត្តជាខ្លាំងពីមហាជន រហូត មានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន អ្នកគ្រប់គ្រងជាច្រើនសម្ដែងការមិនយល់ស្រប ដែលលើកយកពីលបែងស៊ីសងមកបង្ហាញបែបនេះឡើយហាក់មិនសមរម្យជាពិសេសថែមទាំងជាប់រូបភាពប្រាសាទអង្គរវត្តនៅពីក្រោយទៀតផង រហូត មានការលើកឡើងពីផេកមួយ ដែលមានឈ្មោះថាបូរាណាចារ្យ បានរៀបរាប់បែបនេះថា យើងសូមសម្ដែងការមិនពេញចិត្តចំពោះឈុតពីរនេះព្រះរាជាណាចក្រកម្ពុជាមិន បានរីកចម្រើន ដោយសារតែល្បែងស៊ីសងទេហើយល្បែងស៊ីសងគ្មានកិត្តិយសជាអត្តសញ្ញាណតំណាងជាតិតំណាងខេត្តតំណាងឲ្យប្រជាជនកម្ពុជាទេល្បែងស៊ីសងមិនមែនជាមោទនភាពនៃប្រទេសកម្ពុជាយើងទេកាន់តែក្តៅគគុកពេលនេះសូម្បី តែឯកឧត្តមទឹកថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានសម្ដែងការមិនពេញចិត្តប្រតិកម្មខ្លាំងចំពោះឈុតតំណាងជាតិនេះ រហូតមានប្រសាសន៍ថារូបភាពបែបនេះបើទោះជាចេតនាផ្សាយពាណិជ្ជកម្មឲ្យលបែងស៊ីសងផ្សេងផ្សេងនៅកាស៊ីណូមែនក៏បង្ហាញថាគុណិតអ្នករៀបចំនេះនៅល្ងងខ្លាំងណាស់កុំថាឡើយទៅយករូបភាពនេះតំណាងឲ្យតំបន់សូមជួយពិចារណាចាស់